វិញរឿងនេះខ្ញុំបាទសូមជម្រាបសួរលោកជំទាវមុខសុខោពីចម្ងាយបាទចាជំរាបសួរលោកមុនអារ៉េតសូមគោរពបងប្អូនជនរួមជាតិពីចម្ងាយចា បាទលោកជំទាវយើងឃើញព័ត៌មានចុងក្រោយនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនដូរចំហនៅឡើយទេតកតងនឹងទស្សនកិច្ចទៅ ប្រទេសភូមា ដែលនឹងធ្វើនៅដើមខែមករាគឺ ជាន់អាចនឹងស្របគ្នាទៅនឹងថ្ងៃ7មករានោះផងហើយទៅនេះ គឺលោកនៅតែប្រកាន់ចំហថាដើម្បីរកដំណោះស្រាយនៅ អាស៊ានប៉ុន្តែជាដំបូងនេះចង់បានប្រសាសន៍របស់លោកជំទាវតកតងនឹងសេចក្តីថ្លែងការណ៍របស់លោកសំរងស៊ីដែលជាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិដែលទៅចេញថ្មីថ្មីនិយាយទៅចេញពីថ្ងៃទី14ហើយលោកជំទាវក៏គ្រប់តរសារនោះដែរតកតងនឹងថា លោកហ៊ុនសែនមិនតំណាងឲ្យប្រជាពលរដ្ឋខ្មែរទេហើយក៏មិនតំណាងឲ្យសហគមន៍អាស៊ានទេដូច្នេះទៅនេះទៅនៅក្នុងនាមជាបុគ្គលខ្លួនឯងទេហើយអាចនឹងប៉ះពាល់ដល់គេឈ្មោះកម្ពុជាទៅវិញសំលោកជំទាវបកស្រាយរឿងនេះបន្តិចសិនបាទចាជាការចាប់ផ្ដើមខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិថា សេចក្តីថ្លែងការណ៍នៃលោកប្រធានស្ដីទីសំរងស៊ីស្ដីអំពី ទស្សនកិច្ចរបស់លោកហ៊ុនសែនខ្ញុំសូមបញ្ជាក់ជាទស្សនកិច្ចរបស់លោកហ៊ុនសែនគឺជាសេចក្តីថ្លែងការណ៍មួយ ដែលយើងបានគិតពិចារណាគ្រប់ជ្រុងជ្រោយទាំងអស់នៅក្នុងបរិបទនៃប្រទេសកម្ពុជាណាពីព្រោះប្រទេសកម្ពុជាคล้ายទៅជាប្រធាននៃអាស៊ានបដូវវិញបាទបដូវវិញចាអញ្ចឹងយើងឃើញថា យើងគោរពអ្វីដែលជាអាស៊ានចាក៏ប៉ុន្តែយើងមិនអាចគោរពបុគ្គលទេបានទេហើយអ្នកដឹកនាំដែលគិតទឹកខ្លួនឯងថាជាបុគ្គលយើងហើយមកឈរឈ្មោះជាអាស៊ានជាប្រធានអាស៊ានយើងមិនអាចទទួលយកបានទេចាអញ្ចឹងយើងត្រូវមើលថាតើបុគ្គលហ៊ុនសែននៅបុគ្គលមានអំលាំងជានរណា គលហ៊ុនសែនបុគ្គលមានអំលាំងគឺជាអ្នកដឹកនាំមិនស្របច្បាប់នៃប្រទេស ដែលជាសមាជិកអាស៊ានយើងដឹងហើយលោកហ៊ុនសែនបានធ្វើរដ្ឋប្រហារតាមរដ្ឋធម្មនុញ្ញរដ្ឋធម្មនុញ្ញប្រហារ ដោយបំបត្តិចោលនៅសម្លេងពលរដ្ឋឈៀងពតកានគរដែលបានបោះឆ្នោតជ្រើសរើសយកគណៈបកដែលគ្នាលោកបានចង់ឲ្យឃើញជាអ្នកដឹកនាំប្រទេសគឺគណៈបកសង្គ្រោះជាតិណាគឺបន្តរំលាយគណៈបកសង្គ្រោះជាតិដោយប្រឆាំងនឹងអ្វីដែលជាសេចក្តីសម្រេចជាឆន្ទៈនៃពលរដ្ឋ តាមសិលឹកឆ្នោតរបស់ពលរដ្ឋនៅឆ្នាំបោះឆ្នោតបោះឆ្នោត2010 2013ហើយនៅឆ្នាំ2017ណាដែលជាបោះឆ្នោតមេឃុំចៅសង្កាត់ឯលោកមីងអ៊ុំលៀងវិញគឺជាអ្នកណាជាយោធាផ្ដាច់ការដែរហើយនៅថ្ងៃ1ខែកុម្ភៈឆ្នាំ2021នេះ បានធ្វើរដ្ឋប្រហារយោធាដោយប្រើកម្លាំងយោធា រំលោភលើសេចក្តីសម្រេចឆន្ទៈបុរដ្ឋភូមិដែលបានបោះឆ្នោតជូនទៅដល់គណៈបកលោកជំទាវអឺអង្គសង្សុជីជាង8ជាង80%គណៈបក NLD នឹងបានទទួលនឹងដូច្នេះយើងឃើញថាបុគ្គលទាំងពីរនាក់នេះមិនមែន ជាអ្នកដឹកនាំស្របច្បាប់នៃប្រទេសទេហើយនៅប្រទេសនៅក្នុងពេលនេះគឺវិបត្តិអាស៊ានទាំងមូលគឺចេញមកពីភូមិកំពុងតែដោះស្រាយបញ្ហាភូមិហើយអ្នកដែលជាអកុសលរបស់អាស៊ានដែរតែនៅបន្តវេននៅលើកនេះបដូរវេននៅលើកនេះទៅជាបុគ្គលហ៊ុនសែនដែលជាអ្នកដឹកនាំប្រទេសកម្ពុជាដែលមិនស្របច្បាប់នឹងហើយបានជាលោកប្រធានស្ដីទីសំរងស៊ី នៅក្នុងសេចក្តីថ្លែងការណ៍នៃគណៈបក្សសង្គ្រោះជាតិគឺបញ្ជាក់ច្បាស់ណាស់បុគ្គលហ៊ុនសែនមិនមែនជា អ្នកដឹកនាំស្របច្បាប់នៃប្រទេសកម្ពុជាទេដូច្នេះបុគ្គលហ៊ុនសែនបើយើងបើសិនជាគាត់មិនជឿទៅมันអាចទៅក្នុងនាមជាតំណាងនៃប្រទេសកម្ពុជានៃពលរដ្ឋខ្មែរទេ បើគាត់ចង់ជឿទៅចឹងមែនរបៀបហ្នឹងមែនលុះត្រាតែដោះស្រាយបញ្ហាវិបត្តិនយោបាយនៅប្រទេសកម្ពុជាដើម្បីឆ្លើយតបនៃសេចក្តីសម្រេចនិងឆន្ទៈនៃពលរដ្ឋនៅប្រទេសកម្ពុជាយើងដែលបានបោះឆ្នោតឲ្យតំណាងរបស់ខ្លួនគឺគណៈបក្សសង្គ្រោះជាតិជាមពាក់កណ្ដាលនគរហើយការបោះឆ្នោតនឹងចាត់ដើមមកទៀតហើយ2022មកដល់ទៀតហើយបោះឆ្នោតឃុំសង្កាត់ក្នុង6ខែទៀតហើយនឹងបោះឆ្នោត2023ឯណាតំណាង ពិតប្រកបនៃគណៈបកប្រឆាំងពិតប្រកបនៅប្រទេសកម្ពុជាហើយថ្ងៃនេះកាត់តោយើងខ្ញុំទៀតហើយអត់ឲ្យយើងខ្ញុំទៅប្រឈមមុខនៅតុលាការទៀតហើយមកឲ្យយើងខ្ញុំលាលែងពីសញ្ជាតិអីណាយណាទុកតែសញ្ជាតិខ្មែរអត់មានពាក់ព័ន្ធអីរឿងនឹងរឿងនឹងសោះ គឺសំខាន់បំផុតគឺសេណារីយ៉ូរបស់លោកហ៊ុនសែនគ្មានអ្វីក្រៅតែ បំបត្តិពីគឺ ការរំលោភនិងបំបត្តិសម្លេងអ្នកប្រឆាំងកន្លែងហ្នឹងហើយដែលយើងលោកប្រធានសេទីសំរងស៊ីចំទាស់ជាដាច់ខាតមិនលោកហ៊ុនសែនមិនមែនជាតំណាងនៃប្រទេសកម្ពុជានៃពលរដ្ឋខ្មែរក្នុងនាមទៅជួបជាមួយនឹងកភូមិរាជាអរគុណលោកជំទាវអ្វីដែល ជាជំហររបស់គណៈបក អឺមានទឹកបានអ្នកជាន់ខ្ពស់នៅក្នុងជួរគណៈបក្សសង្គ្រោះជាតិដូចលោកសំរងស៊ីនិងលោកជំទាវនឹងសុទ្ធតែ មានចំហដាច់ខាតហើយថាដំណោះស្រាយនៅភូមាมันអាចដោះស្រាយបានมันអាចលោកហ៊ុនសែនទៅតំណាងថាជាកម្ពុជាទៅប្រជាប្រដ្ឋទាំងមូលទេតើការដែលมันអាចតំណាងប្រជាប្រដ្ឋទាំងមូលនឹងសំដៅទៅលើតែការដែលគម្លាយគណៈបកសង្គ្រោះជាតិដែល កម្ពុជាមិនមូលមាត់គ្នាហើយលោកហ៊ុនសែនតំណាងឲ្យតែក្រមប្រជាពលរដ្ឋមួយផ្នែកណានោះឬឬយ៉ាងម៉េចព្រោះកម្ពុជាចំចង់លោកហ៊ុនសែនក៏អាចយកហេតុផលមួយដែរថាបោះឆ្នោតក្រោយរំលាយគណៈបកសង្គ្រោះជាតិហ្នឹងគណៈបកប្រជាជន គេបាន125កៅអីនោះហេតុអីបានជាមិនតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាបាទជាការបោះឆ្នោតខ្លាំងខ្លាយហើយខ្ញុំសូមបញ្ជាក់ទៀតណាលោក មានអំឡាំងក៏មិនមែនជាតំណាងនៃពលរដ្ឋភូមិដែរតំណាងនៃពលរដ្ឋភូមិភូមិពលរដ្ឋភូមិបានបោះជូនទៅហើយគឺលោកស្រីអង្សងស៊ូឈីនិងសមាជិកសភាមកពីគណៈបកលោកស្រីអង្សងស៊ូឈីហើយអ្នកទាំងអស់នោះនៅឯណា នៅជាប់ពន្ធនាគារនៅកិច្ចផុតនៅកំពុងតែកិច្ចភៀសខ្លួនឬមួយក៏ជាប់នៅពន្ធនាគារឬមួយក៏ស្លាប់ទៅហើយ ឃើញអានឹងហើយដែលជាវិបត្តិនឹងហើយដែលយើងមិនអាចទទួលយកបានទេបើសិនជាមកដោះស្រាយបញ្ហាសិទ្ធិមនុស្សបញ្ហាប្រជាធិបតេយ្យនៅប្រទេសដែលជាសមាជិកអាស៊ានអឺយើងឃើញថានៅពេលនេះភូមាកំពុងតែជាប់ឈ្មោះធ្ងន់ធ្ងរដោយសារលោកអ៊ុំអំឡាំងនេះគឺជាអ្នកដែល ជាប់នៅក្នុងតុលាការអន្តរជាតិប្រំពន្ធអន្តរជាតិទៅលើរឿងអីអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិចា crime against humanity អាចទៅដល់រឿងពាក់ព័ន្ធជាមួយនឹង genocide ទៅទៀតនោះចា លោកជំទាវខ្ញុំកាត់ប្រសាសន៍លោកជំទាវបន្តិចពេលលោកជំទាវមានប្រសាសន៍អំពីតឡាការព្រមតនអន្តរជាតិ ICC ផាជាលោកជំទាវយោងទៅលើបណ្ដឹងរបស់ បណ្ដាញអង្គការសង្គមស៊ីវិលនៅភូមាឈ្មោះថាគម្រោងករណីភាពភូមាឬក៏ MAP នោះដែលដាក់ប្តឹងកាលពី នៅក្នុងអំឡុងខែនេះប្តឹងទៅតុលាការអន្តរជាតិ ICC ដើម្បីឲ្យផ្តន្ទាទោសលោកដំសនីមិនអងឡាំងនឹងអំពីបទក្រិតប្រឆាំងមនុស្សជាតិតកតងនឹងការសម្លាប់ប្រជាពលរដ្ឋពលកតប បាតកោជាង1000នាក់ហើយមានទាំងរហូតដល់ឥឡូវនេះថ្មីថ្មីនេះដុតមនុស្សទាំងរស់អស់11នាក់ទៀតលោកជំទាវសម្ដៅទៅលើរឿងហ្នឹងឬបណ្ដឹងនេះ មែនតើគឺដាក់ដោយបណ្ដាញអង្គការសង្គមស៊ីវិលប៉ុន្តែ ICC ស៊ើបអង្កេតឬក៏ផ្ដើមការស៊ើបអង្កេតយ៉ាងណា យើងរងចាំតទៅទៀតមែនទេលោកជំទាវបាទចាជាការត្រឹមត្រូវគេមានផុសតាមគ្រប់គ្រាន់ណាស់ទៅហើយហើយក៏មានការចាប់ដើមឲ្យមានការស៊ើបអង្កេតហើយចា ចឹងខ្ញុំសូមបញ្ជាក់ថាអាស៊ាននេះគឺជារឿងរឿងភូមិនិងរឿងប្រទេសកម្ពុជានៅខែនេះប្រទេសកម្ពុជាជាប្រធានអាស៊ានណាត្រូវឲ្យអាស៊ានគិតគូររឿងភាកច្រើនបប៉ះពាល់ជាមួយនឹងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យរឿងហ្នឹងគឺជារឿងអាស៊ានទាំងមូលមិនមែនជារឿងនៃប្រទេសជាសមាជិកអាស៊ាននីមួយៗទេពីព្រោះដល់ហើយទៅអាដំបៅហ្នឹងឃើញដំបៅទៅវាធ្លាយថ្ងៃហ្នឹងណា ឬចេញពីភូមាហើយនឹងចេញពីប្រទេសកម្ពុជាហើយវាជាអកុសលដែលខ្ញុំថាជាការអកុសលដោយសារលោកហ៊ុនសែនខ្លាយទៅជាជាគាត់ថាគាត់ជាអ្នកដឹកនាំនៅប្រទេសកម្ពុជាអញ្ចឹងប្រទេសកម្ពុជាកម្ពុជាជាមើប្រធានបន្តវេនប្រជុំនៃអាស៊ាននៅពេលនេះ បើសិនជាលោកហ៊ុនសែនអើថាអាស៊ានចាក់បើសិនជាលោកហ៊ុនសែនគាត់អញ្ជើញទៅភូមាដោយយកក្នុងបរិបទអាស៊ាន ក្នុងនាមគាត់ជាប្រធានអាស៊ាននៅពេលនេះឆ្នាំនេះគឺឆ្នាំ2022នេះ គឺគាត់ត្រូវទទួលនៅការឯកភាព consensus ពីអាស៊ានទាំងមូលថាគាត់អាចអញ្ជើញទៅបានហើយគាត់បានរំលោភ នៅក្នុងស្មារតីអង្គការសង្គមនេះសហាយដោយកម្ពុជា បានទទួលនៅរដ្ឋមន្ត្រី មិនស្របច្បាប់រដ្ឋមន្ត្រីក្រសួងការបរទេសមិនស្របច្បាប់របស់ភូមិបាទធាភូមិចានៅពេលថ្មីថ្មីនេះហើយបន្តលើពីនេះទៅទៀតលោកហ៊ុនសែនប្រកាសថាគាត់នឹងអញ្ជើញទៅប្រទេសភូមា នៅ ថ្ងៃ7ខែមករា7ដល់8មករា ដោយខ្លួនឯងដោយអត់មាននិយាយពីអត់មានសួរអាស៊ានអីទាំងអស់ទៅដោយខ្លួនឯងដូច្នេះមានន័យថាគាត់ទៅដោយខ្លួនឯងណាអាស៊ានមានមានហើយកុំភ្លេចណាខ្ញុំចង់លើកមករឿងទៀតមួយទៀតតួនាទីការទទួលខុសត្រូវប្រធានិកពេលយើងប្រទេសណាក៏ដោយជាប្រធាននៃអាស៊ានណាចាគឺមានតួនាទីនិងកាតព្វកិច្ច3ធំធំ ចា4ធំធំមែនទេមិនមែនតែ3ទេទី1ជាអ្នកនាំពាក្យនៃអាស៊ានអ្នកនាំពាក្យមានន័យថា ការដែលជំនួបរបស់លោកហ៊ុនសែនទៅភូមានៅថ្ងៃ7ខែថ្ងៃ8ខែមករាខាងមុខនេះ គឺជាការសម្រេចដោយក្នុងសង្ស័យពីសមាជិកអាស៊ានទាំងមូលប្រទេស ដែលជាសមាជិកអាស៊ាន មានទេហ្នឹងវាអត់មានផ្ទុយទៅវិញសមាជិកអាស៊ានគេភ្ញាក់ផ្អើល គេកំពុងតែជំទាស់ខ្លាំងណាស់มันអាចទទួលយកបានទេពីព្រោះលោកហ៊ុនសែនដោយខ្លួនឯងកម្ពុជា ដោយខ្លួនឯងលោកហ៊ុនសែនគាត់ថាគាត់កម្ពុជាចាកម្ពុជាដោយខ្លួនឯងទៅទទួលស្គាល់អឺយោធាភូមិដោយស្របច្បាប់ដែលអាស៊ានគេមិនទទួលយកហើយមាននឹងខុសពីស្មារតីចំណុចទាំង5ដែលអាស៊ានបានឯកភាពគ្នាតាំងពីខែមេសាទៅហើយនោះចាណា ទី2ទួលនីតិនៃ ប្រធានអាស៊ានមួយទៀតគឺមានអីគឺត្រូវតែជាអ្នកប្រតិបត្តិការណានៃអ្វីដែលជាសេចក្តីសម្រេចរបស់អាស៊ានទាំងមូលហើយគឺជាប្រធាននៃកិច្ចប្រជុំសំខាន់ទាំងឡាយនៃអាស៊ាន ហើយធំបំផុតនៅទួលនីតិនៃប្រធានអាស៊ាន ប្រទេសណាដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំណាក៏ដោយគឺត្រូវតែមាន ភាពជាអ្នកសម្របសម្រួលឲ្យទទួលបាននៅ consensus នៅពេលដែលអត់មាន consensus តួនាទីនេះសំខាន់ណាស់ហើយតួនាទីប្រធានអាស៊ានណាសំខាន់នៅពេលដោយសារគឺអីគឺភាពអព្យាក្រឹតចាអព្យាក្រឹតតឹងណាកន្លែងណា ដែលបង្ហាញថាលោកហ៊ុនសែនអព្យាក្រឹតកន្លែងណា ដែលថានឹងឯលោកហ៊ុនសែនមិនមែនកម្ពុជាទេ ណាក្រឡែងណាដែលថាលោកហ៊ុនសែនអភិក្រិតបើសិនជារបបលោកហ៊ុនសែនទទួលយកជំនួយទទួលឲ្យជំពាក់ចិនជាងអឺចំបំណុលនៃប្រទេសកម្ពុជាគឺ40%គឺនៅលើចិនទៅហើយហ្នឹងហើយ90%នៃវិនិយោគទាំងឡាយនៅប្រទេសកម្ពុជាសប្តាហ៍នេះគឺមកពីប្រទេសចិនហើយយើងដឹងហើយលោកហ៊ុនសែនគាត់និយាយហើយនិយាយទៀតថាមិត្តមិត្តអី បិទប្រមាណឆ្នាំរបស់គាត់ហ្នឹងគឺប្រទេសតែខេតតែគាត់ហ្នឹងគឺប្រទេសចិនហើយចិនគេគិតយូរមកហើយថានៅ2022អ្នកណាដែលទៅប្រទេសណាដែលទៅជាហើយនរណាដែលទៅជាប្រធានអាស៊ានគេលោកហ៊ុនសែនគឺកម្ពុជាដូច្នេះគេរៀបសេណារីយ៉ូទាំងយូរណាស់មកហើយដូច្នេះប្រធានអាស៊ានត្រូវតែបង្ហាញនូវភាពឯករាជ្យប្រធានអាស៊ានត្រូវតែបង្ហាញនូវភាពអឺកណ្ដាល ហើយយកផលប្រយោជន៍អាស៊ានជាធំចា៎បាទអរគុណលោកជំទាវមានប្រសាសន៍អំពីយកប្រយោជន៍អាស៊ាន ជាធំនេះគឺ ជាអ្វីដែលលោកហ៊ុនសែននឹងធ្លាប់អះអាង ជាចុងក្រោយនឹងនៅពេលដែលឆ្លៃសារនៅពេលសម្ពោធសន្តាគារហាយ៉ាត់នៅនៅភ្នំពេញ Hyatt Regency ភ្នំពេញ Hotel ហ្នឹងគឺគាត់ ក៏បានមានប្រសាសន៍ដែរថាចង់ធ្វើឲ្យអាស៊ានហ្នឹងវាទៅជាមានមូលមាត់ គ្នាសាមគ្គីទៅអាស៊ាន10វាមិនអាចអាស៊ាន9ទេបើអាស៊ាន9វាអត់គ្រប់ទឹកអីអញ្ចឹងប៉ុន្តែការសម្រេចរបស់លោកហ៊ុនសែនហ្នឹងគឺវាផ្ទុយទៅនឹងចរន្តរបស់សមាជិកអាស៊ានដោយលោកជំទាវមានប្រសាសន៍អញ្ចឹងគឺប្រទេសយ៉ាងហោចណាស់ក៏5ដែរមានម៉ាឡេមានសិង្ហបុរីមានហ្វីលីពីន មានឥណ្ឌូនេស៊ីដោយទាំងម្ចាស់ផ្ទះប្រធានអាស៊ានបដូវវេននៅឆ្នាំនេះគឺប្រ៊ុយណេផងជំទាស់ដាច់ខាតហើយរឿងមីនអងឡាំងឲ្យចូលរួមនៅក្នុង ក្នុងកិច្ចប្រជុំអាស៊ាននេះហ្នឹងតើការដឹកនាំបែបនេះហ្នឹងលោកហ៊ុនសែនគិតថាធ្វើដើម្បីស្រប មិនផ្ដាច់ការពេកទេឬក៏យ៉ាងម៉េចទៅលំទានៅក្នុងការដែលគាត់អាចកាត់បានបែបនេះទីមួយខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតណា ប្រធានអាស៊ានណាគឺទីមួយត្រូវតែជាអ្នកនាំពាក្យអាស៊ានចាមានតួនាទីខ្ពស់ណាបាទ មិនមែនទានទូនីតិតូចតាចទេ ហើយយើងដឹងហើយសេដ្ឋកិច្ចអាស៊ានតំបន់អាស៊ាន គឺជាតំបន់ដែលមានសេដ្ឋកិច្ចហើយមានសក្តានុពលខ្ពស់ណាស់ចាហើយនៅពេលនេះជាពេលដែលអាស៊ានទាំងមូលត្រូវហើយនឹងអាស៊ីអាគ្នេយ៍ផងមិនថាតែអាស៊ានទេត្រូវតែមានចំហឲ្យច្បាស់លាស់ពីព្រោះអត្តពលចិន នៅក្នុង South China Sea នឹងចា សមុទ្រចិនខាងត្បូងនេះគឺជាចំណុចដ៏សំខាន់ ដែលវាមានការចូលរួមហើយនឹងការឈឺឆ្អែលការកាត់ព្រួយបារម្ភពីមហាអំណាចមួយទៀតគឺ សហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកយើងឃើញថាមិនមែនមកការពីផលប្រយោជន៍សហរដ្ឋអាមេរិកតែមួយទីទេ គឺសហរដ្ឋអាមេរិកតាមតាមលោកជូបៃដិននេះគឺបានគៀងកងយកមិត្តរបស់ខ្លួន យកសម្ព័ន្ធភាពរបស់ខ្លួន តាំងពីអឺរ៉ុបតាំងពីអូស្ត្រាលីតាំងពីឥណ្ឌាតាំងពីអីណាអគុសរបស់ខ្លួនយកមកបញ្ចូលគ្នាដើម្បីបង្ហាញថាអាស៊ានរឿង South China Sea នេះសមុទ្រចិនខាងត្បូងនេះ មិនមែនជារឿងតែអាស៊ានទេ ជារឿងពិភពលោកទាំងអស់ទាំងអស់គ្នា ហើយគេព្រួយបារម្ភសម្បើមណាស់ទៅលើឥទ្ធិពលយោធា វត្តមានយោធានៅចិននៅប្រទេសកម្ពុជានេះគឺជាពេលវេលាមួយ ដែលជាពេលវេលាដ៏សំខាន់សម្រាប់អាស៊ាន ដែលអាស៊ានត្រូវតែមានចំហឲ្យច្បាស់លាស់គឺរឿងភូមាក៏ដូចជារឿងប្រទេសកម្ពុជាលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាលទ្ធិប្រជាធិបតេយ្យនៅភូមាលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សទៅ សហនៅ អាស៊ានទាំងមូលត្រូវតែគិតជារឿងរួម លោកជំទាវលោកជំទាវតាក់តងរឿង អធិពលចិនអធិពលប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ាននេះយើងមានប្រធានបទវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីមួយនៅរាត្រីថ្ងៃសុក្រស្អែកនេះគឺយើងផ្ដោតទៅលើប្រធានបទនឹងដែរដោយសារតែយើងដឹងហើយថាអ្នកវិភាគលើកឡើងថាកម្ពុជានឹងគឺជាទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ប្រទេសមហាអំណាចចិននិងសហរដ្ឋអាមេរិកបើទោះបីជាបែបនេះក្តីសហរដ្ឋអាមេរិកមិនបន្ធូរដៃដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងភ្នំពេញនោះទេដោយសារតែរដ្ឋាភិបាលមិនបានស្ដារលទ្ធិប្រជាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្ស ស្របពេលដែលប្រទេសចិនឯណោះកំពុងតែបង្កើនការជួយជ្រោមជ្រែងនិងគ្រប់គ្រងរដ្ឋាភិបាលលោកហ៊ុនសែនឥតរាថយនោះទេតើរដ្ឋាភិបាលកម្ពុជាពិតជាដឹកនាំប្រទេសដោយគ្មានពឹងពាក់សហរដ្ឋអាមេរិកនិងប្រទេសលោកសេរីដទៃទៀតបានដែរឬយ៉ាងណាបើសិនជាកម្ពុជាងាកពីសហរដ្ឋអាមេរិកមែនតើលោកហ៊ុនសែនដឹកនាំប្រទេសជន់លើដើមប្រវត្តិសាស្ត្រច្រំដែលដែរឬយ៉ាងណាបាទនៅក្នុងនីតិវិទ្យាអ្នកស្ដាប់វិទ្យុអាស៊ីសេរីយប់ថ្ងៃសុក្រនេះលោកនាងអាចចូលរួមជាយោបល់ក៏បានហើយនឹងផ្ដល់ជាសំណួរក៏បានដោយដាក់លេខទូរស័ព្ទនៅក្នុងខ្ទង់ comment របស់ Facebook និង YouTube របស់វិទ្យុអាស៊ីសេរីនៅពេលកំពុងផ្សាយផ្ទាល់នៅពេលនោះក្រុមការងាររបស់យើងខ្ញុំនឹងតាក់ទងទៅវិញងាកមកលោកជំទាវមូសុកហួរវិញដោយសារតែអ្វីដែលជាការលើកឡើងនេះគឺតែមជ្ឈដ្ឋានទូទៅសូម្បីតែប្រជាប្រដ្ឋភូមិមាននឹងក៏ប្រតិកម្មទៅលើលោកហ៊ុនសែននឹងខ្លាំងមែនទែនដោយសារ សារមករយៈពេលចុងក្រោយហ្នឹងពួកគេស្រងាក់ចិត្តដោយសារតែគេខំតស៊ូដើម្បីប្រជាធិបតេយ្យនៅប្រទេសភូមា ប្រជាពលរដ្ឋស្លាប់ត្រូវទាហានភូមាដុតទាំងរស់ដើម្បីក្រោកឡើងឲ្យអង្គការសហជីវជាតិសហភាពអឺរ៉ុបប្រទេសទាំងឡាយនៅលើពិភពលោកគេគ្រប់គ្រងសូម្បីតែប្រទេសអាស៊ានក៏គ្រប់គ្រងចលនាតស៊ូដែរដើម្បីឲ្យរបបយោធាសឹកហ្នឹងគឺផ្ដល់ការស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យប្រជាជនភូមាវិញក៏ប៉ុន្តែនៅពេលនេះលោកហ៊ុនសែនថាលោកមានបទពិសោធន៍ ច្រើនលោកធ្លាប់ចរចាធ្លាប់អីយើងមិនស្គាល់លោកហ៊ុនសែនច្បាស់ទេហើយឥឡូវហ្នឹងក៏បានតែងតាំងមន្ត្រីរបស់លោកពីររូបទៀតគឺមានរដ្ឋមន្ត្រីក្រសួងការបរទេសលោកប្រាក់សុខុននិងលោកចំប្រសិទ្ធហ្នឹងដើម្បីឲ្យ ជួយការងារនេះហើយលោកប្រាក់សុខុនហ្នឹងធ្វើជាប្រេសិតរបស់ប្រធានអាស៊ានដែលលោកហ៊ុនសែននិងប្រទេសកម្ពុជាជាម្ចាស់ផ្ទះហ្នឹងលោកហ៊ុនសែនតើហេតុអីក៏មិនទុកឱកាសឲ្យលោកបាន ធ្វើរឿងនេះម្ដងមើលបទពិសោធន៍30 40ឆ្នាំប៉ុន្តែស្ដាប់ប្រសាសន៍លោកហ៊ុនសែនមួយម៉ាត់សិននៅពេលដែលលោកមានប្រសាសន៍នៅកន្លែងសម្ពោ តសន្តាគារនៅភ្នំពេញនោះហើយខ្ញុំនឹងមានសំណួរទៅលោកជំទាវបើសូមជើញស្ដាប់ប្រសាសន៍លោកហ៊ុនសែនត្រង់ចំណុចនេះបាទសូមកុំដាក់ការសង្ឃឹមហួសហេតុពេកលើភាពជាប្រធានរបស់កម្ពុជាក៏ប៉ុន្តែសូមកុំមាក់ងាយនៅទួនាទីរបស់កម្ពុជាផងដែរសូមទុកឱកាសឲ្យខ្ញុំធ្វើសិន ខ្ញុំមិនតាន់ទាំងបានធ្វើផងអ្នកខ្លះថាចេះអ្នកខ្លះថាចង់ប្រហែលជាអ្នកមិនតាន់ស្គាល់អ្វីដែលហៅថាការចោះចារនោះទេខ្ញុំនិយាយដោយសើចសប្បាយថាអ្នកមិនតាន់ស្គាល់រសជាតិនៃការចោះចារបែបណា គាត់និយាយទាំងសើចសប្បាយនៅក្នុងកំណត់ទុករបស់ប្រជាពលរដ្ឋភូមាដែល កំពុងតែខ្លោចផ្សាពេលដែលឮវត្តមានរបស់លោកហ៊ុនសែនទៅគេគ្រូនឹងធ្វើបាតកម្មនៅអាមេរិកនេះផងលោកជំទាវតើយ៉ាងម៉េចទៅវិញកម្ពុជាមានបទពិសោធន៍ល្មមគ្រប់គ្រាន់ក្នុងការចរចា អាច នឹងចរចារឿងនេះបានជោគជ័យទេព្រោះលោកប្រាក់សុខុនសិតតែជាជើងចាស់នៅក្នុងកិច្ចការបរទេសអីដែរនោះបាទខ្ញុំសូមបញ្ជាក់ថាប្រទេសណាក៏មានឆ្លងវិបត្តិដែរ ហើយប្រទេសណាក៏ត្រូវតែមានឆ្លងកាត់ការចរចាដែរមិនមែនតែភូមាឬកម្ពុជាទេហើយអ្នកគេល្បីល្បាញនៅ ក្នុងការចរចាដូចជាឥណ្ឌូនេស៊ីនោះមានរហូតទៅដល់ការកាប់សម្លាប់មានរហូតទៅដល់អឺវិបត្តិសង្គមដ៏ធ្ងន់ធ្ងរប្រទេសថៃក៏អញ្ចឹងដែរប្រទេសណាក៏មានដែរប្រទេសវៀតណាមក៏មានដែរ ការចរចាគេចុងក្រោយគេគេសម្រួលឲ្យបានផលប្រយោជន៍ឲ្យបានសន្តិភាពឲ្យបានស្ថិរភាពពិតប្រាកដដល់ជូនទៅដល់ពលរដ្ឋរបស់គេទើបតែគេខ្លាយទៅជាសមាជិកអាស៊ានដ៏គ្មានសក្តានុពល តែរបៀបចរចារបស់លោកហ៊ុនសែនជូនដល់ពលរដ្ឋខ្មែរជូនដល់ប្រទេសកម្ពុជាយើងនេះជាជារបៀបចរចាដើម្បីឲ្យអ្នកណាឈ្នះគាត់ថាតែឈ្នះឈ្នះហ្នឹងចុងក្រោយទៅគាត់នៅជាតំណាងរបស់កម្ពុជាដឹកនាំកម្ពុជា37ឆ្នាំតាហ៊ុនសែនដដែលហើយឥឡូវកំពុងតែចរចានៅក្នុង រង្វង់គណៈបកប្រជាជនកម្ពុជាឲ្យកូនគាត់ខ្លាយទៅជា អ្នកដឹកនាំប្រទេសកម្ពុជាបន្តទៅទៀតទៅហើយនឹងរបៀបចរចារបៀបហ្នឹងហ៎ មិនមែនទេរបៀបចរចានេះសូមយករបៀបចរចាទៀតតំណាងនៃអាស៊ានមែនទែនណាប្រធានអាស៊ានទៀតតំណាងនៃអាស៊ានត្រូវយកសម្លេងយកគំនិតយកវិធីសាស្ត្រនៃអាស៊ានយកទៅប្រើត្រូវតែមិនអាចទៅដោយខ្លួនឯងបានទេត្រូវតែយកពាក្យថ្លាអាស៊ានបាទអាស៊ានដែលនេះចាដែលមិនមែនយកផ្លាកហ៊ុនសែនទៅចរចាបានទេ យើងចោះចាមើលចុះឡើងរឿងហើយយើងដឹងហើយរឿងតគាត់នឹងនិយាយរឿងខ្មែរក្រហម7មករាលៈលៈលៈលៈលៈឥឡូវស្ថានភាពសិទ្ធិមនុស្សនៅប្រជាធិបតេយ្យនៅប្រទេសកម្ពុជានៅឯណានៅឯណាមិនមានការបង្ហូរឈាមមែនក៏ប៉ុន្តែ វាមានការសម្លាប់ប្រជាធិបតេយ្យ វាអត់មានការបង្ហូរឈាមដូចនៅភូមិមានមែនប៉ុន្តែមិនមែនមានន័យថាយើងទទួលយកបានទេពីព្រោះអនាគតទៅមុខទៅ ប្រទេសកម្ពុជាយើងនឹងខ្លាយទៅជា ប្រទេសដែលនៅក្នុងក្រោមការដឹកនាំនៃប្រទេសអំណាចមួយទៀតគឺប្រទេសចិនបាទហើយយើងដឹងហើយប្រវត្តិយើងខ្មែរយើងជាមួយចិនតើយើងភ្លេចបានទេ ការប្រឡាយពុជសាសយើងភ្លេចបានទេយើងបំភ្លេចបានទេអត់បានទេហើយនៅពេលដែលវិបត្តិរវាងប្រទេសចិននិងប្រទេសអាមេរិកវិបត្តិពីរហ្នឹងលោកហ៊ុនសែនគាត់ត្រូវគាត់ទៅយកអ្នកណាគាត់គិតកាន់ជើងអ្នកណាគាត់ត្រូវយកប្រទេសណាទៅជាជំរុករបស់គាត់គាត់យករបបកុម្មុយនីសយើងមិនអាចទទួលយកបានទេ លោកជំទាវមិនអាចទទួលយកបាននេះដោយសារតែយើងនៅសល់ពេលប្រហែលជា2នាទីចង់បានប្រសាសន៍របស់លោកជំទាវដែរបើលោកហ៊ុនសែនថាឲ្យឱកាសលោកម្ដងទៀតហ្នឹងសាកមើលមើលទៅវាឆ្លោះឆ្លួយអីកុំសង្ឃឹមថាបានជោគជ័យតែនឹងប្រឹងប្រែងអីចឹងចោះជា ដំណោះស្រាយវិញតើខាងលោកជំទាវយល់ថាដោយសារតែជា លោកជំទាវជាសមាជិករបស់ក្រុមប្រឹក្សា board របស់ខាងគណៈកម្មការសិទ្ធិមនុស្សរបស់អាស៊ានសភាអាស៊ានអីផងនោះតើអ្វីទៅតែគូជា ដំណោះស្រាយនៅក្នុងពេលនេះបាទ ជាដំណោះស្រាយយកផ្លាអាស៊ានទៅប្រើចំហអាស៊ានច្បាស់នៅចំណុចទាំង5នៃអាស៊ានដែលលោកហ៊ុនសែនខ្លួនឯងហើយមានអំឡាំងក៏ឯកភាពដែរដោះស្រាយទៅល្អមែនទែនចំណុចទាំង5ហ្នឹងដំណោះស្រាយគឺបញ្ចប់នៅការហិង្សាទាំងឡាយនៅអាស៊ាននៅសំទុះនៅភូមាហើយបើសិនជាលោកហ៊ុនសែនគាត់អញ្ជើញទៅសូមលោកហ៊ុនសែនទៅដាក់ពាក់សម្លៀកបំពាក់ខ្មៅកាន់ទុក ហើយរួមចំណែកទុកជាមួយនឹងពលរដ្ឋអាស៊ាន ហើយចាក់លោកយកមានអំឡាំងទៅជួបជាមួយនឹងពលរដ្ឋគាត់ នៅភ្នោនៅកន្លែងហើយសពខ្លះគ្នាអត់រកឃើញអត់ឃើញទេដុតទាំងរស់ឆៅហើយតែលោកហ៊ុនសែនទៅកាន់ដៃកាន់ជើងទៅជក់មុខអ្នកលោកវែងអនឡាញតែគាត់ទៅរួចទេអញ្ជើញទៅចោះប៉ុន្តែសូមយកពាក់ពាក់សញ្ញាកាន់ទុកឈឺចាប់ណាស់ ចាពលរដ្ឋមានមកគឺជាពលរដ្ឋអាស៊ានជាពលរដ្ឋយឺដែរហើយក្រតកម្មនៅប្រទេសកម្ពុជា ភាពអឺនិទានភាពនៅប្រទេសកម្ពុជាយើងមិនអាចបំភ្លេចបានទេនោះចំណុចទី1ចាចំណុចទី2គឺត្រូវឲ្យមានការចរចាខាងគ្នាតើលោកហ៊ុនសែនគាត់និយាយគាត់មានប្រសាសន៍ហើយគាត់ទៅនិយាយវាចូលវឡានិយាយតែទៅជក់មានអំឡាំងចុះតំណាងរបស់លោកអង្គសង្លោកស្រីអង្គសង្សុជី បាទមានបុកដៃជូនទៅគេទេតំណាងរបស់គេមានណានៅសហរដ្ឋអាមេរិកក៏មាននៅ ក្នុងភូមិនៅកន្លែងណាក៏មានដែរសូមជួបគេទៅជួបគេឲ្យគេឃើញថាគាត់ទៅក្នុងនាមជា ប្រធានអាស៊ានគាត់សូមជួបគេពីនេះឲ្យហើយអត់ទាល់តែសោះនឹងចំណុចទី2នៃការចរចាទាំង5គឺជាប់ការចរចារវាងគ្រប់ភាគី ហើយនឹងគាត់ត្រូវនិយាយឲ្យហើយ អោយបើកផ្លូវឲ្យមានអឺជំនួយ មនុស្សធម៌ជាបន្ទាន់ពីព្រោះប្រទេសពលរដ្ឋភូមិដែលកំពុងតែភៀសខ្លួននោះអាចទៅដកអត់អាហារអត់ឃ្លានមានស្ត្រី និងកុមារនៅក្នុងនោះហើយចំណុចរឿងទី4គឺចំណុចចំណុចទីទី5គឺចំណុចអ្នកនាំតំណាងជាប្រិសិតចាចារបស់អាស៊ាន គឺនឹងបង្កើនឲ្យមានគណៈប្រតិភូទៅជួបគ្រប់ភាគីបាទលោកប្រាក់សុខុនទៅជាតំណាងអឺឯកអ្នកអឺពិសេសរបស់លោកហ៊ុនសែនក៏ប៉ុន្តែជាយើងឃើញទេ តែយើងសួរមើលថាលោកប្រាក់សុខុនជាអ្នកណាជារដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសនៃប្រទេសកម្ពុជារបស់លោកហ៊ុនសែន តើគាត់ទៅស្ដាប់អ្នកណាតើគាត់ស្ដាប់អាស៊ានឬគាត់ទៅស្ដាប់លោកហ៊ុនសែននិងប្រទេសចិនអានឹងមិនបាច់ទាយមិនបាច់គិតយូរទេគេដឹងបាត់ទៅហើយអានឹងឯងអាស៊ានមានវិបត្តិនៅឆ្នាំ2022ហើយជាការអកុសលពីព្រោះនៅ2022តើអាស៊ានកំពុងតែប្រឈមមុខនឹងអីកូវីដ19ពេលកូវីដ19ប្រទេសណាក៏ខាត់លុយដែរដល់ខាត់ថវិកាត្រូវទៅទៅឲ្យឲ្យអ្នកណាជួយជាប្រទេសជាពិសេសប្រទេសដូចប្រទេសកម្ពុជាគឺឲ្យចិនជួយទៀតហើយ មិនថាតែបាក់សាំងទេអធិការជាតិក៏ក៏ថោចដែរនៅក្នុងនឹងមានរឿងអីទៀតមានរឿងភូមាក្នុង2022នៅក្នុងនឹង មានរឿង South China Sea នៅក្នុង2022មានរឿងអីទៀតមានវិបត្តិរវាងអំណាចដ៏មហាអំណាចពីរគឺប្រទេសចិននិងប្រទេសបាទអាមេរិក អរគុណច្រើនលោកជំទាវណាយើងនៅមានកិច្ចពិភាក្សាបន្ថែមទៀតព្រោះរឿងនេះមិនចប់ត្រឹមប៉ុណ្ណេះទេតែយ៉ាងណាខ្ញុំបាទសូមអរគុណលោកជំទាវដែលបានផ្ដល់ឱកាសខាងពេលវេលាក្នុងការជជែកនៅក្នុងរឿងនេះហើយសូមគ្រប់ជូនពរឲ្យលោកជំទាវបាទសូមបាទបន្ថែមបន្តិចចំណុចចុងក្រោយយើងជាពលរដ្ឋអាស៊ានណាយើងនឹងកាន់ដៃ សហការ សាមគ្គីជាមួយពលរដ្ឋអាស៊ាន ជាពិសេសពលរដ្ឋភូមាយើងបានបង្ហាញខ្លួនទៅហើយ ហើយយើងសូមបញ្ជាក់ថាយើងនឹងបង្ហាញខ្លួន ក្នុងនាមយើងជាពលរដ្ឋអាស៊ានគ្រប់ទីកន្លែងទាំងអស់ហើយជាពិសេសនៅកិច្ចប្រជុំនៅសហរដ្ឋអាមេរិកខែ2ដែលជាកិច្ចប្រជុំរវាងសហរដ្ឋអាមេរិកនិងអាស៊ានពលរដ្ឋខ្មែរជាសញ្ជាតិអាមេរិកកាន់សញ្ជាតិអាមេរិកក៏ត្រូវតែទៅមានសម្លេងនិងបង្ហាញមកដែរលោក Joe Biden ក៏មិនអាចធ្វើអ្វី ហួសពីការមិនអាចបំភ្លេចចោលនៅអ្វីដែលជា សំណូមពរនៃប្រជាពលរដ្ឋខ្មែរប្រទេសអាស៊ាន ដែលជាកាន់សេចក្ដីអាមេរិកដែរដូច្នេះយើងជួបគ្នានៅ Washington DC នៅទីកន្លែងណាក៏យើងនឹងទៅដល់ដែរក្នុងនាមយើងជាពលរដ្ឋអាស៊ានអរគុណច្រើនលោកជំទាវខ្ញុំបាទសូមថ្លែងអំណរគុណសាជាថ្មីហើយសូមជម្រាបជូនពរលោកជំទាវជួបតែសុខភាពល្អបាទសូមជម្រាបលាត្រឹមប៉ុណ្ណេះសិនបាទអរគុណជារីចា៎